នៅក្នុងមង្គល38ប្រការអត់មានបញ្ចូលថាការអោយពូជាមង្គលទេមានតែការសន្ទនាទេជាមង្គលឃើញទេព្រោះការសន្ទនាយើងមានពេលគិតយើងចង់និយាយអីបាន យើងអាចតវ៉ាអីបានព្រោះអោយពូគឺអោយតែម្ខាងហើយចាំសាធុយកបណ្ដោយមិនចឹងមានកើតបញ្ញាអីអោយពូហ្នឹងអត់ទេខាតតែពេលថ្លង់និយាយគ្នាស្ដាប់បានទៀត អញ្ចឹងបានអាថ្មខាងឲ្យកលឹះទៅមិនមែនឲ្យចោលទេប្រពៃណីយើងមានមិនមែនឲ្យចោលទេប៉ុន្តែគាត់ថាអឺយើងត្រូវឡើងថ្នាក់ផងដើម្បីឲ្យ បានសេចក្តីចម្រើនណាព្រោះយើងទោះជាតិមុខបានអីក៏យើងអត់ដឹងតែយើងត្រូវរស់មួយជាតិហ្នឹងហើយជាតិហ្នឹងមិនមែន20ឆ្នាំក្រោយគឺឥឡូវហ្នឹងទៀតដូចយើងពុំមានបញ្ហា stress បច្ចុប្បន្ននេះមិនមែនចាំ10ឆ្នាំទៀតបានឲ្យ release ទេ គឺត្រូវដោះស្រាយឥឡូវហ្នឹងហ៎ ចឹងបានធัวព្រះអង្គសំដែងក្នុងផតទេករតសោតព្រះអង្គទៅធัวរសេមរសាមហើយយើងរងអាចជួយចិត្តណាអាធัวរសេមរសាមហ្នឹងតែព្រះអង្គសំដែងថាអតីតកាលជាធัวដែលកន្លងទៅហើយហៅមិនក៏លេងមកដែរអានោះដូចមិញនៅផាកមិញហៅវាមកវិញមិនបានមិនចឹងហៅមកវិញបានទេទៅហ្មងទៀតគឺរឿងផ្សេងដែរអាមិញហ្នឹងអត់មកវិញទេហ្នឹងហើយគ្រាន់តែទុកវា ម្ដុំទៅគ្រាន់តែជាប្រវត្តិដែលយើងធ្លាប់ចឹងទៅអនាគតជាធម៌មិនតាន់មកដល់ចឹងមិនពាក្យហ្នឹងប្រើត្រូវពាក្យបល័យអតីតផែរកឡងអតីតហ្នឹងអតកន្តាមានន័យថាវាកឡងហើយអនាគតមកពីអ្នកបូកនឹងអាកតៈអាកតៈហ្នឹងប្រែថាមកហើយអ្នកហ្នឹងផ្លាស់ជាអអ្នកប្រែថាវាមិនតាន់មកអនាគតអនាគតមានន័យថាស្អីស្អីដែលវាមិនតាន់មកហ្នឹងតែនឹងមក ហៅថាអនាគតប៉ុន្តែអនាគតហ្នឹងព្រះអង្គសម្ដែងថា ជាធម៌មិនតន់មកដូច្នេះទាំងអតីតទាំងអនាគតមិនមែនក្នុងវិស័យរបស់យើងដោះស្រាយទេវិស័យរបស់យើងដោះស្រាយគឺស្អីដែលនៅបច្ចុប្បន្ននេះកំពុងឃើញកំពុងឮកំពុងដឹងក្លិនដឹងរសដឹងផតថាពៈណាដូចយើងក្តៅឥឡូវហ្នឹងយើងត្រូវការទឹកឥឡូវហ្នឹងក្លៀនឥឡូវហ្នឹងត្រូវការមហូបឥឡូវហ្នឹងមិនក្លៀនឥឡូវចាំ10ឆ្នាំក្រោយចាំហូបទេ ហើយដល់អាត្មានិយាយទៅចិត្តថាអាត្មានឹងផ្ទាន់ប៉ុន្តែយើងយើងគិតចារណាមើលយើងមែនទែនទៅមានចិត្តល្អច្រើនបើនិយាយពីធាតល្អរបស់ពុទ្ធបរិស័ទខ្មែរយើងមានធាតល្អច្រើននិយាយពីការលះបង់ទានខ្មែរយើងធ្វើទានច្រើន តែផលសម្រាប់សង្គមក្តីសម្រាប់ខ្លួនឯងក្តី បានតិចហ្នឹងបានតិច ឧទាហរណ៍បើគេយក100ទៅចូលវគ្គសិក្សាអីមួយក៏បានចំណេះច្រើនដែរតែយើងចូលបនរងៃបានតែពោឲ្យជាតិក្រោយឯងកាត់ជាតិណាណាសូមឲ្យមានបញ្ញាដោយ ព្រះមហោសុទ្ធធីមុះមុតដោយព្រះមោគលានឲ្យដូចវិសាខាឲ្យដូចនៅនេះដូចនៅនោះយ៉ាហេអីក៏ខ្លាំងជាងមនុស្សសម័យព្រះម៉េះមោគលានសង្សំបារមីមកអសង្ខៃបានអេតតកៈតែមួយនោះ ហើយឯងនឹងមិនដឹងស្អីផងឲ្យដូចមកកលៀនផងឲ្យដូចសរីមុតផងឲ្យដូចយើងយើងពិចារណាពាក្យនឹងឡើងវិញ មានពេលខ្លះយើងសប្បាយចិត្តប៉ុន្តែប៉ុន្តែយើងយើងគិតអានឹងដូចថ្មនិយាយហ្នឹងថាស្ដាប់ធោដែលមានពេលខ្លះយើងអឺមានពេលខ្លះយើង no អានឹងមានន័យថាយើង work យើងយើងគំនិតរបស់យើងយើងធ្វើការដែរមិនមែនតាមតែគេថាទេស្ដាប់ថ្មក៏ដោយព្រោះមានពេលខ្លះ បើនិយាយពីអង្គធัวស្អីស្អីអាហ្នឹងអាត្មាច្បាស់ខ្លួនឯងហើយប៉ុន្តែពេលដែលអាត្មានិយាយពីរឿងគ្រួសារអីมันប្រកាសថាត្រូវឯងព្រោះមានពេលខ្លះអាត្មាពិសោធន៍អត់ដល់ឯងព្រោះមានពេលខ្លះវាអាចត្រូវដែរតែត្រូវក្នុងលក្ខណៈគ្រួសារផ្សេងតែมันអាចត្រូវនឹងលក្ខណៈគ្រួសារមួយទៀតទេហ្នឹងហើយអាហ្នឹងអាហ្នឹងដែលពេលយើងស្ដាប់និយាយកន្លែង yes គឺ yes កន្លែង no គឺ no កុំខ្លាច កុំខ្លាចនឹង say yes ឬ no ហ្នឹងហើយពួកមានពេលខ្លះបើយើងនិយាយតែពីរឿងអប់រំកូនដល់ប្រើធោះតិចមនុស្សខ្លះវាអត់សូវអត់សូវស៊ីទេអាខ្សែតិចហ្នឹងដល់មានក្តៅខ្លះអីចឹងណាហ្នឹងហើយដូចនិយាយទៅកាភាពស្មោះត្រង់គឺជាអំណាចមានពេលខ្លះស្មោះត្រង់ហ្នឹងក៏បាក់ដែរអញ្ចឹងបានអាអាអាសង្គមមែនតេនយ៉ាងណាអាត្មានិយាយអាត្មាគិតថាមិនត្រូវទាំងអស់ឯង ព្រោះពិសោធន៍មិនគ្រប់ជ្រុងឯងទោះបីជាអាត្មាសឹកទៅកុហកវិញក៏មិនប្រកាសថាវាគ្រប់ជ្រុងដែរវាទៅផ្នែកណាមួយអញ្ចឹងបាន នៅក្នុង counseling អីមិននេះគេឲ្យយើងស្គាល់ពី culture ទៀតស្គាល់ពីជំនឿរបស់មនុស្សស្គាល់ពី opinion របស់មនុស្សផ្សេងផ្សេងគ្នាជួនកាលយើងនិយាយពាក្យហ្នឹងត្រូវសម្រាប់សហគមន៍យើងប៉ុន្តែយកទៅនិយាយសហគមន៍គេអត់ត្រូវអត់ត្រូវ ដូចជាពិសេសឪពុកម្ដាយដែលធ្លាប់ពិបាកសម័យមុនមកហើយយកមកទូមាន កូនឥឡូវអញ្ចឹងអត់ត្រូវទេអត់ត្រូវទេអត់ត្រូវយើងយើងយើងលើកទាំងម៉ែពីមុនមកចេះចេះចេះចេះចេះកូនឯងអីណានេះកូនវាឆ្ងល់វាយើងថាកូនមិនស្ដាប់យើងដល់កូនវាថាម៉ែមិនយល់ពីវាឃើញទេអញ្ចឹងបាន បានពាក្យដែលដែលល្អហ្នឹងព្រះអង្គឲ្យនិយាយពាក្យពិតមានប្រយោជន៍ប្រកបដោយចិត្តអនុគ្រោះប៉ុន្តែពីរទៀតណាមើលកាលមើលបុគ្គលសំខាន់ហ្នឹងហើយមើលកាលមើលបុគ្គលមិនមិនសឡឆ្ងាញ់នៅខេត្តមួយទៅឆ្ងាញ់នៅខេត្តផ្សេងទេអញ្ចឹងអាកន្លែងមើលការមើលបុគ្គលហ្នឹងព្រះអង្គអត់ recommend ថាយ៉ាងម៉េចទេស្រេចយើងមើលខ្លួនឯងតែបុគ្គលហ្នឹងគូនិយាយរឿងអីនិយាយស្រួមស្រួលបែកមាត់ ហ្នឹងហើយពួកកាលឧទាហរណ៍ស្ដាប់ធូរលេងខ្លួនឯងដំបង ស្ដាប់កាសហើយណាស្ដាប់កាសស្ដាប់ស្ដាប់ចំកន្លែងល្អគេកំពុងដេកទៅកាសគេនេះកន្លែងនេះល្អអូរឿងបដ ாய் គេកំពុងដេកហ្នឹងហើយហើយយើងមើលមើលសម័យពុទ្ធកាលមនុស្សច្រើនគេស្ដាប់ឲ្យកើតប្រយោជន៍បច្ចុប្បន្នពេលនោះឯង នឹងកំពុងកើទុកស្ដាប់ទៅគិតពិចារណាទៅស្រាក់ទុកអាហ្នឹងឯងធម៌ដែលកើតទៅមានសំដែងទៅវាវាអានិសង្សដែលកើតពេលហ្នឹងព្រោះអានិសង្សស្ដាប់ធម៌5មានរឿងជាតិក្រោយណាយើងចូលលុយទេសនាថាកើតជាតិណាណាមានបញ្ញាថាអត់ទេ ពុទ្ធថាអានិសង្សកើតឥឡូវហ្នឹងចឹងទី1អានិសង្សទី1អសុតាំងសនាតិបាន ស្ដាប់ នៅពាក្យល្អៗដែលយើងមិនដែលឮណា ពេលដែលយើងស្ដាប់យយទៅដល់អូពាក្យនេះអត់ដែលឮហើយស្រាប់តែបានស្ដាប់អាស្ដាប់ពាក្យល្អដែលមិនដែលឮហ្នឹងជាគុណប្រយោជន៍ទី1ឃើញទេទី2សុតាំងបរិយោតបេតិស្ដាប់ដំបូងមិនប្រកាសថាយល់ទេជាងស្ដាប់ទៀតស្ដាប់ហើយស្ដាប់ទៀតដូចបងនិយាយមកអញ្ចឹងស្ដាប់ហើយស្ដាប់ទៀតយល់អាហ្នឹងអានិសង្ឃទី2មិនមែនជាតិក្រោយទេមិនមែនទេទី3ដល់កាន់តយល់កាំងខាំងវិហនតិអស់សង្ស័យពីមុនស្មានតែចេះ ស្មាននឹងចុះអស់សង្ស័យដល់ពេលអស់សង្ស័យអូតូមកវាកើតអានិសង្សទី4ហៅថាទឹកថងឧជុងក្រោតិមានន័យថាគិតត្រូវតម្រង់ទឹកថៈត្រូវ មានន័យថាការយល់ត្រូវដឹងច្បាស់ថាគួរធ្វើនេះមិនគួរធ្វើនេះវាអស់សង្ស័យហើយដល់អស់សង្ស័យវាសម្រាប់ចិត្តបាននេះគួរធ្វើនេះមិនគួរធ្វើមិនចាំជាតិក្រោយណា ដល់ពេលយើងធ្វើឲ្យវាត្រូវធ្វើឲ្យបានលទ្ធផលល្អចិត្តអ្នកស្ដាប់នឹងរមែងជ្រះថ្លាហៅថាចិត្តតមស្សៈបសិទ្ធិចិត្តអ្នកជ្រះថ្លាអ្នកស្ដាប់នឹងរមែងជ្រះថ្លាសบายចិត្តសុខចិត្តបច្ចុប្បន្នហ្នឹងឯងប៉ុន្តែជាយូរមកហើយស្ដាប់ធួឲ្យកើតបញ្ញាហ្នឹងមិនដែលគិតថាបញ្ញាកើតពេលស្ដាប់ទេជាតិក្រោយហ៎ហើយគាត់ថាមកមកស្ដាប់ធួអប់រំចិត្តអីអភិធម្មអីខ្លះខ្លះជ្រៅហើយស្មានតែជាតិក្រោយរាក់ ឥឡូវយើងគិតមើលជាតិក្រោយរែកឲ្យជ្រៅជ្រៅរហូតដល់សម័យមិនចេញណាដឹងនៅណាផង ហើយចិត្តតែសុបាយចិត្តជាមួយវាដែរណាអញ្ចឹងបានក្រុមជាងមួយក្រុមនោះក៏ធ្វើអាគារធ្វើសំណង់អីក្នុងវត្តអីចឹងអឺអាណា នៅខាងក្រោមខាងក្រោមគាត់ធ្វើស្អាតបោកឲ្យស្អាត ដល់កាន់តែខ្ពស់បន្តិច វាខុសពីអាគារលំនៅឋានរបស់គេអាគារវត្តច្រើនតែក្បាច់ពីក្រៅចេះនោះ ដូចជាដីអីនោះអាខ្ពស់ខ្ពស់ហ្នឹងវិខ្លាយខ្លះក៏អត់សូវឲ្យធ្វើឲ្យនេះបានបានកូនជាងថាចុះអ៊ំឯងអាក្រមមិនក៏ប្រើខ្ញុំឲ្យផ្ចិតផ្ចង់ម៉េះអាលើមិនក៏ឲ្យខ្ញុំឈិនឆៃអុយវាគ្មានអាណាទៅដាក់ទាឡើងមើលទេអាណាឆ្ងាយពីដៃបន្តិចគេប្រហែសហ្នឹងប្រហែសហ៎ អាណានៅចិត្តគេធ្វើដើម្បីកុំឲ្យមនុស្សចាប់កំហុសហើយដល់ឲ្យពូរាល់ថ្ងៃគឺឲ្យតែអាឆ្ងាយនឹងឯងហឹមហើយដល់ពេលយើងរស់រឿងថាបើចង់ដឹងចាំងាប់សិនចាំមើលបានបានហើយចាំរស់រឿងហ្នឹងហើយតែបើជីវិតពិតមែនតើណាយើងទៅកំងអីគេយើងដាក់កំងគេឧទាហរណ៍ថាគេឲ្យចាំ20នាទី គេយឺតតែ10នាទីក៏យើងអត់សบายចិត្តដែរមែនទេតែអាពូឲ្យជាតិក្រោយចេះទៅសบายមែនទេសบายហ៎ធ្លាប់សบายហ៎គិតបន្តិចមើលអត់មានណាគេឆោតទេយើងនឹងឲ្យឆោតហ្នឹងហើយជួនកាលផ្លាត់មកជួនពោគេអញ្ចឹងដែរហ្នឹងហើយ ប៉ុន្តែវាមិនជាទុច្ចរិតអីទេវាមិនមិនចាត់ទុកថាជាទុច្ចរិតអីទេប៉ុន្តែហាក់ដូចជាយើងនាំគ្នាទៅទៅទៅលើអារបស់អត់ប្រយោជន៍ហ្នឹងហើយវាបើសិនជាយើងបន្ថយពេលវេលាហ្នឹងឧទាហរណ៍ថា ប្រកាសរឿងអយពួរនឹងវែងពេកយើងយកកម្មវិធីមកសន្ទនាគ្នាលើកគំនិតមកជជែកគ្នាវិញ